អ្វីអ្វីនឹងជាមេរៀនឲ្យយើង បំពេញខន្តិបារមី បារមីផ្សេងផ្សេងទៀតហ្នឹងហើយដល់យើងគ្រាន់តែចាំអញ្ចឹងទៅយើងត្រឡប់ទៅជាបំពេញគុណធម៌ហ្នឹងទៅវិញយើងអត់ទៅតោះជាមួយនឹងអ្វីអ្វីដែលរំខានហ្នឹងទេហើយនិយាយថារំខានគឺនិយាយពាក្យសន្មតដែលយើង ស្ដាប់បានហើយហ្នឹងហ្នឹងឯងតែដល់ទៅមើលទៅជាមេរៀនទៅវិញគឺបានដីថាអ្វីអ្វីដែលចូលមកដល់ជីវិតរបស់យើងនោះវាអត់មែនជាគ្រឿងរំខានអីទេទៅជាមេរៀនទៅវិញតែនិយាយនេះនិយាយសន្មត់ដែលយើងតែងតែមានការចង្អៀតចង្អល់ចិត្តអីតាមតឹងតោមនោះអីទៅហ្នឹង នឹងឯងដូចជាថាវាអាក្រក់សម្រាប់ជីវិតយើងដែលយើងភ្លេចថាមានជាតិជាបច្ច័យកើតមកគឺវាមិនមែនយើងចាំបាច់ត្រូវតែសពដោយសារមានជាតិប៉ុន្តែកើតទុកដោយសារមានគេ រំខានមិនមែនចឹងទេចា៎បើយើងអត់មានជាតិអត់មានបញ្ញខណ្ឌមកទេវាមានរឿងអីក្នុងជីវិតយើងទាំងអស់ហ្នឹងវាអត់មានទាំងអស់ហ្នឹងគ្មានស្អីដែលឲ្យយើង រំខាន អត់មានអីដែលឲ្យយើងទុកលំបាកអីទៅទេ តែជាតិតសមរណង្ហោតេជាតិតោទុក្ខានិបាសតេពុនធាំងវៈធាំងបរិកិលេសੰ តាស្មាជាតឹងនរោជាយេព្រះនាងចាឡាសម្ដែងសាទកើតមកហើយតែងតែស្លាប់តែងតែជួបប្រទេសនៅទុកទាំងពួងការចងការបៀតបៀនឧបទ្រពផ្សេងផ្សេងគេមកពីមានជាតិយើងស្មានតែយើងកើតមកត្រូវតែសក់អញ្ចឹងហើយបានជាយើងចេះតែទុកទោមនោះថាអ្នកអតីនឹងបៀតបៀនយើងធ្វើអីមិនគួរក៏បីដាក់យើងយំសោកខឹងងងក់អីទាំងអស់ហ្នឹងមកពីយើងអត់បានសង្វេគថាមកអំពីមានបញ្ញខណ្ឌមានជាតិ មិនអ្នកណាគេមកធ្វើអីយើងទេបើយើងអត់បានកើតមកវាអត់ជួបប្រទេសរឿងអីទាំងអស់ចឹងប្រញាប់ប្រម៉ែប្រមូលរឿងរ៉ាវសពគ្រប់ទាំងអស់ហ្នឹងទម្លាក់មកក្នុងភពជាតិកំណើតហ្នឹងដើម្បីចម្រើនទៅដោយនិព្វទាការនឿយណាយហ្នឹងនឿយណាយនឹងអត្តភាពភពជាតិកំណើតបានយើងមកយកទៀនសិលភាវនាឬក៏ប្រគុណចាស់សិលសមាធិបញ្ញាជាទីពឹងបាន រួចផុតទៅពីអត្តភាពទៅវាអត់មានបញ្ហាអីទៀតទេ ណាហ្នឹងគឺចំណុចមួយចឹងទៅទី2រឿងដែលជាសេចក្តីទុកលំបាកផ្សេងផ្សេងនៅក្នុង ជីវិត វាមិនមែនជាការរំខានអីពីអ្នករតីអីហ្នឹងក៏ដោយប៉ុន្តែវាមានរឿងទុកលំបាកក្នុង ជីវិតយើងអាហ្នឹងបង្រៀនឲ្យយើងមានសេចក្តីជាយាមវិរិយេណទុក្ខមច្ចេតិ អ្វីអ្វីចូលមកឲ្យយើងបំពេញវិរិយៈបារមីហ្នឹងទាំងដើម្បីឆ្លងទៅកាន់ត្រៃនីបារមីហ្នឹងគឺអញ្ចឹងបើយើងអត់មានបារមីអត់សម្រេចអរិយមេអង្គ8អត់មានក្បូនអត់មានទូកឆ្លងធ្វើម៉េចអញ្ចឹងយើងត្រូវបំពេញសេចក្តីជាយាមហ្នឹងជាមួយនឹងសេចក្តីទុកលំបាកក្នុងជីវិតហ្នឹងហ្នឹងឯងជាយាមហ្នឹងគឺត្រូវជាយាមជាមួយនឹងសតិប្បដ្ឋានជាមួយនឹងកុសលធម៌ ទៀមសិលភាវនាជាឧបការៈដល់សតិប្បដ្ឋានវិបស្សនានឹងតែព្យាយាមក្នុងលោក នេះគ្មាននរណាមួយមកគ្រប់គ្រងយើងឲ្យដូចដែលយើងគោរពក្នុងការងារដែលប្រសិជ្ជៈទោសនោះទេគុណចាស់ក៏អញ្ចឹងពុទ្ធបរិស័ទយើងក៏អញ្ចឹងយើងត្រូវសម្លឹងថាមានតែការងារដែលប្រសិជ្ជៈទោសនេះឯងដែលយើងព្យាយាមទាំងយប់ទាំងថ្ងៃយើងមានចំនួន100%ទៅហ្មងណាចឹងហ្នឹងឯងកុំឲ្យនៅ90អី ឲ្យពេញ100ថាគ្មាននរណាមួយ មកគ្រប់គ្រងយើងឲ្យដូចដែលយើងគោរពក្នុងការងារទេដូចយើងមានពាក្យថាតើយើងចេះជួយខ្លួនឯងបានទេវតាជួយអាហ្នឹងគឺថាវាដូចជាយើងមនុស្សអបាយមុខអីផ្សេងផ្សេងលេងតបែងអីអីចឹងទៅយើងយើងគិតតែម៉េចឲ្យនរណាគេជួយប្រាក់យើងវាយើងអត់យល់ទៅរត់ទៅទូទានអីផងហ្នឹង យកទៅលេងតបែកហ្នឹងបងប្អូនអីណាគេចង់ជួយយើង អីរបៀបអញ្ចឹងតែលើយើង ប្រឹងប្រែង ធ្វើកិច្ចការងារអីអីអញ្ចឹងទៅខ្វះខាតអីញាតិមិត្តសន្តានអាណិតអសូរជួយអីអីអញ្ចឹងទៅអានឹងគឺក្នុងសេចក្តីដែលថាយើងប្រឹងប្រែងក្នុងការងារយកចិត្តទុកដាក់នឹងឯងតែអានឹងគឺគ្រាន់តែចង់បញ្ជាក់ថារឿងអ្នករតីដែលជួយ ខាងក្រៅខាងក្រៅហ្នឹងគឺជួយហើយប៉ុន្តែសំខាន់គឺយើង ជួយខ្លួនយើងហើយដល់និយាយឲ្យមកដល់ធัวជាទីពឹងគឺលោកកតរៈនេះទៀតអត់មានអ្នកអតីណាជួយ បានទេគ្រាន់តែជាជាកល្យាណមិត្ត ដូចមេដាបិតាឬព្រះសម្មាសម្ពុទ្ធព្រះអង្គប្រទានឧបាយវិធី ដើម្បីយើងប្រឹងប្រែងក្នុងកិច្ចការងារហ្នឹងជួយ ខ្លួនឯងព្រះអង្គមិនអាចចិញ្ចូលមគ្គផលលោកតរៈអីឲ្យយើងបានទេយើង ប្រឹងអប់រំបំពេញលោកតរៈហ្នឹងដោយក្តី ជាយាមហ្នឹងឯងជាជាទេវតា ជា ព្រះ សង្គ្រោះជីវិតយើងណាយើងមើលមើលក្រៅពីកិច្ចការងារតើយើងគិតថារស់នៅយ៉ាងម៉េចហ្នឹងឯងក្នុងលោកហ្នឹងណា ណាអញ្ចឹងបងប្អូនកូនចៅជ្រាបចឹងហើយគឺថា វាត្រូវកំចាត់បងអាអាច្រេះមន្ទិលខ្ជិលនឹងចេញពីចិត្តហ្មងទៀតស្អីដែលត្រូវធ្វើទោះជាមានពេលខ្ជិលក៏ត្រូវតែធ្វើដែរគឺថាឈ្នះពីលើ អាមន្ទិលខ្ជិលហ្នឹងទៀតមកពីយល់ដឹងថា ក្នុងលោកនឹងវាអត់មានអ្នកណាមកគ្រប់គ្រងយើងឲ្យបានប្រសើរតាមដែលយើងត្រូវការភាពប្រសើរភាពក្រន់បើនឹងរួចផុតចាកទុកដោយសារការងារដែលយើងធ្វើនេះទេ ការងារដែលប្រះចាកទោសការងារដែលត្រឹមត្រូវគឺអត់ត្រូវខ្ជិលចឹងហ្មងចឹងកោសិជាងភេយតោទិស្វាឃើញ កោសជ្ជៈនឹងជាភ័យវិរិយញ្ចាបេខេមតោឃើញក្តីព្យាយាមនឹងគឺជាទីសុកសែមសាននឹងតែម្ដងទៀតព្រះអង្គរំលឹកថាអរតវិរិយាហោថៈអេសាពុទ្ធានុសាសន័យទាំងជាពាក្យទូមានព្រិនបដៅនៃព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់គ្រប់ព្រះអង្គឲ្យប្រົບក្តីជាយាមនឹងអញ្ចឹងបងប្អូនកូនចៅទៅពិចារណាឲ្យឃើញថា គឺមានតែយើងយកចិត្តទុកដាក់ជាមួយកិច្ចការងារនឹងឯងមនុស្សខ្ជិលគេហៅថាមនុស្សតមួកប៉ុន្តែបើមនុស្សនឹងទៅធ្វើ ការងារអាក្រក់អាចហៅមនុស្សគំរក់ណាហ្នឹងឯងអាមួយតមួកតមួកខ្ជិលអាហ្នឹងហើយដល់ទៅធ្វើ ការងារអាក្រក់ អាហ្នឹងគេហៅមនុស្សគំរក់ហ្នឹងឯងចឹងទៅវិញចឹងបានថាខ្វះសេចក្តីអត់ធន់ការងារមិនបានល្អខ្វះការព្យាយាម តស៊ូការងារមិនបានសម្រេចនឹងឯងក្នុងលោកនឹងមិនមានដណាមកគ្រប់គ្រងយើងឲ្យបានប្រសើររុងរឿងរហូតដល់រួចផុតចាក់ទុកក្រៅពីយើងគោរពក្នុងទួនាទីកិច្ចការងារទេ អញ្ចឹងយើងត្រូវឆ្លាតក្នុងកិច្ចការងារដែលយើងទទួលយកពធัวមកហ្នឹងគឺឲ្យសម្រេចទៅដល់សមថៈភាវនាវិបស្សនានឹងចឹងទៅហ្នឹងឯងអាហ្នឹងទី1គឺថាមានអីរំខានយើងត្រូវអត់ធន់ណាបង្រៀនឲ្យយើងអាហ្នឹងបង្រៀនហ្មងទេឲ្យយើងរៀនបំពេញខន្តិបារមីចឹងទៅហើយអ្វីទុកលំបាកក្នុងជីវិតដែលដែលហៅថាជីវិតវា វាមានរឿងទុកលំបាកអញ្ចឹងឯងចឹងហ្នឹងឯងដែលព្រះពុទ្ធអង្គសម្ដែងទលភោមនុស្សសត្វតាំងការដែលកើតមកជាមនុស្សជាការក្រហ្នឹងវាមានរឿងការចិញ្ចឹមជីវិតរបស់ មនុស្សហ្នឹងជាការលំបាកចឹង គុណណាមានពុទ្ធិកាដែលព្រះអង្គទ្រង់សម្ដែងយើងក៏បានជ្រាបទៅតាមទីក្តីពិតនឹងឯងបោភោគរាល់ថ្ងៃណាឈឺអីអីចឹងទៅចឹងវាត្រូវអត់ធន់ជាយាមទៅក្នុងកិច្ចការងារនឹងឯងចឹងគុណណានឹងឯងចឹងក្នុងការដែលយើងសិក្សាអំពីអវ័យវ័យក្នុងโลกនេះឲ្យសម្រេចទៅជាខន្តិសង្វរៈ ណាអត់ធន់ជាមួយក្តៅតិចអត់ធន់ជាមួយគ្នានឹងជំងឺរោគាក្តីទុកលំបាកផ្សេងផ្សេងហ្នឹងហើយក៏មានវីរយៈប្រឹងប្រែងជាយាមទៅគូគ្នាអត់ធន់ជាយាមហ្នឹងចឹងដើម្បីបានឆ្លងរួចពីសេចក្តីទុកហ្នឹងវីរយៈនៅទុកកមច្ចេតៈហ្នឹងកណាសេចក្តីទុកដែលមាន កាមគុណជាហេតុជាបច្ច័យអីអីទាំងអស់ហ្នឹងត្រូវឆ្លងរួចរហូតដល់ទៅប្រកប ដល់ទៅអនាគាមិមៈជាមួយគ្នានឹងវិរិយេនទុក្កមច្ចេតិហ្នឹងគណាហ្នឹងឯងហើយក្នុងជីវិតយើងវាមានការបង្ហាត់បង្រៀនយើងទៀតដូចជាទី3ការប្រត់ប្រាស់ចាសัตว์និងសង្ខារចាបុគ្គលជាទីស្រឡាញ់ពេញចិត្តហ្នឹងអាហ្នឹងក៏បង្រៀនដែរបង្រៀនឲ្យយើងចេះពឹងខ្លួនឯងហ្នឹងឯង ដូចជាមេដារបស់ព្រះកុមារកាសបៈអីចឹងគឺរំពឹងនៅលើលោកកូនទាំងលះបង់មេដាបិតាមកបួសក៏សบายចិត្តហ្នឹងឯងលះបង់ស្វាមីមកបួសក៏សบายចិត្តតែដល់ទៅមានកូននេះហ្នឹងឯងមានគួរ ចាប់ផ្ដើមដំបូងអត់ដឹងណាហើយក៏បាមីព្រមឲ្យបួសទៅដល់តែដឹងថាមានកូនអត់ព្រមសឹកព្រោះស្រឡាញ់ភ្នោះហ្នឹងវាអត់មានខុសវិន័យអីចឹងទៅក៏ប្រសូតបត់ក្នុងភាពដែលខ្លួនឯងជាព្រះភិក្ខុណីហ្នឹងទៅប្រជួបមួយអង្គហ្នឹងតែប៉ុណ្ណឹងទេចឹងក៏ណាហើយដល់ទៅកូននឹកហ្មងចឹងនឹកណានឹកកូន យំដឹកកូនហ្នឹងហើយអត់មានបានចិញ្ចឹមអីណាបរិជាយកទៅឲ្យមេដោះចិញ្ចឹមទៅហើយឲ្យចូលកាន់ភ្នោះសម្រាប់ព្រះរហັດទៅទៀតព្រះកុមារកសបៈទាំងអេតតិកៈលើភិក្ខុទាំងឡាយដោយសារសម្ដែងធัวដល់វិចិត្រហ្នឹងទាំងអេតតិកៈផ្នែកហ្នឹងដោយសារចេះឧទាហរណ៍អីអីច្រើនដូចជានៅក្នុងបាសារាជញ្ញៈសោតហ្នឹងគឺ ក្នុងបេកដកលេខ20ហ្នឹងគាត់ណាអឺដូចមិនមែន20ដល់17ហ្នឹងឯងហ្នឹងឯងនៅក្នុងប្រសោតបាយាសិរាជញ្ញសោតហ្នឹងឯងដែលសំដែងប្រុសបាទបាយាសិរាជញ្ញហ្នឹងរាជា ដែលមិនតាន់បានមុទ្ធិពិសេសហ្នឹងគឺព្រះអង្គមានមិឆាទិដ្ឋិហ្នឹងគឺពធัวហ្នឹង វិចិត្រទៅដោយឧបមាឧបមាអីអីធ្វើឲ្យពរាជាត្រឡប់មកមានសមាធិធិវិញហ្នឹងប៉ុណ្ណាហ្នឹងគឺឯកតតិកៈហ្នឹងចឹងហើយនិយាយពីម្ដាយដល់តែពេលជួបថា នឹងកូននោះស្ទុះទៅរស់អោបជំនន់ទៅបិណ្ឌហ្នឹងតែត្រូវដួលកាប់មុខទៅហើយកូនហ្នឹងចង់សង្គ្រោះម្ដាយ ឲ្យបានរួចផុតពីការចម្ពាក់តេតិនហ្នឹងក៏បានពោលថាមេដាប៉ុណ្ណឹងក៏មិនដាច់ចិត្តពីកូនដែរណាពាក្យហ្នឹងគឺថាវាស្ទះផ្លូវចិត្តដែលខ្លួនឯងនឹកកូនរហូតមកស្រាប់តែមកជួបប្រទេសនឹងពាក្យហ្នឹងពីកូនហឹងជាជាមិនដឹងសំឡេងហ្នឹង ពិតប្រកបឬក៏មិនមែនសុំឲ្យលោកកូនថាម្ដងទៀតមកហ្នឹងក៏អន់ចិត្តសង្ហាមែនទេចា៎ នឹងឯងប៉ុន្តែនេះឯងជាមេរៀនសំខាន់ណាស់នៅក្នុងជីវិតហ្នឹងចឹងប៉ុណ្ណាហ្នឹងឯងបានយកការអឺប្រត់ប្រាស់រឿងនេះវាចូលក្នុងរឿងប្រត់ប្រាស់ហ្នឹងឯងចឹងបំណងប្រាថ្នាការហួងហែងអីអីហ្នឹងវាអត់បានសមដូចបំណងប្រាថ្នាវាខកចិត្តវាជាការព្រាត់ប្រាស ចាអ្វីអ្វីដែលបំណងដែលប្រាថ្នាដែលសង្ឃឹមហ្នឹងប៉ុន្តែជាមេរៀនដែលធ្វើឲ្យយកខ្លួនឯងជាទីពឹងវិញ យកខ្លួនឯងហ្នឹងគឺកុសលតែកុសលលោកយៈលោកតរៈហ្នឹងឯងមកជាទីពឹងជួយខ្លួនឯងឲ្យរួចពីទុក្ខទោសក្នុងវដ្តសង្សារចឹងទៅបានព្រះអង្គសម្ដែងអត្តាហេអត្តនោនេថោកោខេនេថោបរោសយាគណាអត្តនាហេសតន្តេនៈនេថាំងលបតិទុលភាំងហ្នឹងគណា ហ្នឹងឯងហ្នឹងគឺសម្រាប់ព្រះរហ័តទៅនេះខ្ញុំណាគ្រាន់តែចង់ច្បិចជាឧទាហរណ៍នៅ ក្នុងសេចក្តី ដែលថា យើងតែងតែមានការប្រត់ប្រាស់ហ្នឹងយើងត្រូវដឹងថាហ្នឹងមេរៀនជីវិតទេមេរៀនដើម្បីឲ្យយើងភ្ញាក់ខ្លួនចេះពឹងខ្លួនឯងរួចពីសម័យលោកប៉ុលពតមកខ្ញុំជួបអឺលោកយាយអ្នកគាត់ថ្មឹងថ្មឹង ដូចអត់អត់មានសញ្ញាអត់មានស្មារតីឲ្យជាប់ខ្លួនទេទាំងសើបសួរដឹងគាត់មាន កូន9នាក់ទាំងត្រូវស្លាប់ក្នុងសម័យលោកពុទ្ធទាំងអស់ចឹងណាហើយមើលមើលម្ដាយឲ្យនឹងកូនចាំបាច់និយាយ8 9អីតែមួយហ្នឹងដូចជាមេដារបស់ព្រះកុមារកសបៈហ្នឹងឯងមើលមើលហើយនេះកូនជាទីស្រឡាញ់ក្នុងដែលគាត់ ធូធាអីចឹងគាត់ធូធាមុនសម័យលោកពុទ្ធហ្នឹងគាត់ឲ្យកូនសិក្សារៀនសូត្របន្តបន្តណាក់ពោះណាក់ទៀបអីហ្នឹងហើយត្រូវបាត់បង់ជីវិតអស់ចឹងទៅណាអញ្ចឹងគាត់គាត់សោកសៅមែនទែននៅក្នុងសេចក្តីហ្នឹងតែអញ្ចឹង គាត់វាសឹងតែវិកលចរិតទៅណាហ្នឹងឯងកណាអត់អីទេកដៅតិចកុំកុំបែកអារម្មណ៍បែកអារម្មណ៍អត់អីទេហ្នឹងឯងក្ដៅព្រឹកចឹងល្អតាណាហ្នឹងឯងខ្ញុំអង្គីអង្កែលហ្នឹងក្រែងលោតញាតញោមពិបាកចិត្តអីតាហ្នឹងឯងណា កិច្ចបំផុតយើងទទួលទៅអត់អីទេយើងចាត់ទុកថាល្អទៅវិញទេអាកូវីដហ្នឹងវាខ្លាចក្តៅហ្នឹងណាគឺណាមុនដំបូងយើងបែបចង់តោះចិត្តនឹងក្តៅស្រុកខ្ញុំក្តៅហ่าបានក្រោម20អីតិចស្រួលតែដល់ឥឡូវលឺសូអាកូវីដហ្នឹងខ្លាចក្តៅបែប ចង់មកចង់សម្ព័ន្ធមិត្តជាមួយក្តៅវិញណាអឺហ្នឹងឯងយើងរាប់អានគ្នាទៅណាក្តៅណាហ្នឹងឯងក្តៅឯងជួយខ្ញុំអញ្ចឹងហ្នឹងឯងអញ្ចឹងគ្រាន់តែចង់លើកជាឧទាហរណ៍ថាវាអត់ទៀងទាត់អីចឹងទៅយើងអាច កែប្រែរឿងខឹងរឿងស្អប់កនុំអីហ្នឹងឲ្យមកជា ការយល់នៅក្នុងគុណធម៌ព្រោះយើងតែងតែតោះដោយសារនៅគៀកើយគ្នាចិត្តគ្នាចឹងទៅហ្នឹងហើយប៉ុន្តែបើយើងពិចារណាគុណគឺសេចក្តីល្អហ្នឹងហើយអាហ្នឹងឯងបានយើងឃើញថាគួរឲ្យយើងរាប់អានគ្នាត្រង់គុណហ្នឹងដីល្អហ្នឹង ហើយយើងមិនអាចដូចគ្នាទាំងអស់ទេកន្លែងណាដែលមិនត្រូវអធិស្ឋានគ្នាទេ យើងឲ្យអភ័យទៅយើងមករាប់អាន គ្នាត្រៃណាគុំមានសិល5សិល8ទំនប់បំរុងពុទ្ធសាសនាកម្មសកតាបញ្ញាយល់ដឹងសត្វលោកព្រឹត្តតាមកម្មអីត្រូវរូវ គ្នាអីចឹងគឺយើងរាប់អានគ្នាកន្លែងល្អហ្នឹងចឹងទៅហ្នឹងឯង ដូចយើងមេត្តាទៅជាមួយអ្នកស្រុកនៅភូមិអីយើងមើលទៅគូឲ្យរាប់អានគូឲ្យអាណិត ជួយទំនុកម្រងអីអីហ្នឹងហ្នឹងឯងមកពីវាអត់មានរឿងតោះអីជាមួយអ្នកទាំងអស់ហ្នឹងចាតែយើងទៅនៅជាមួយទៅមានរឿងតោះហើយទាំងដូចថាភាកច្រើនគាត់មិនទាំងមានសិលផងហ្នឹង ប៉ុន្តែយើងវាអត់មានរឿងអីតោះវាចេះតែមេត្តាកណាទៅអ្នកដែលនៅជាមួយអ្នកដែលនៅចិត្តនឹងត្រូវប្រយ័ត្នប្រយែងចឹង នឹងឯងកុំឲ្យប្រកម្មរឿងតោះព្រោះតែនៅចិត្តវាមុខតែមានរឿងតោះអីពាក្យសម្ដីអាកប្បកិរិយាអីលេងខ្លះមែនខ្លះអីមានជាធម្មតាប៉ុន្តែយើង ចោលទៅចោលទៅចោលទៅនឹងឯងកុំឲ្យថ្នាំងថ្នាក់យើងគិតពីរឿងអ្វីដែលយើងត្រូវគ្នាក្នុងសេចក្តីល្អទៅវិញទៅរឿងមិនត្រូវយើងចាំអញ្ចឹងមនុស្សយើងមិនអាចដូចគ្នាទាំងអស់ទេអាឡែងណាដូចគ្នាក្នុងរឿងល្អយើងរាប់អានគ្នាទៅគឺល្អជាមួយគ្នាទៅអារឿងដែល ដែលមិនត្រូវអធិស្ឋានគ្នាយើងទុករៀងខ្លួនទៅឲ្យអភ័យទៅយើងក៏មិនចេះតែល្អសពគ្រប់អីទៅរកអ្នករតីនឹងឯងទាំងហ្នឹងរឿងចំណុចទី3រឿងប្រត់ប្រាស់ហ្នឹងបង្រៀនឲ្យយើងចេះយកខ្លួនឯងជាទីពឹង ចាំណាណា1 2 3មកហ្នឹងហ្នឹងឯងអ្វីដែលរំខានយើង បង្រៀនឲ្យយើង ចេះអត់ធន់ អានោះមួយណាអាទី2អ្វីដែលជាសេចក្តីទុកលំបាកក្នុងជីវិត បង្រៀនឲ្យយើង ចេះតស៊ូព្យាយាម ទី3រឿងប្រត់ប្រាសចាកសត្វទាំងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តបង្រៀនឲ្យយើង ចេះទីពឹងខ្លួនឯងនឹងឯងចឹងហើយទី4ជាមួយ នឹងអ្នកដែលក្រោតខឹងចឹងគាត់ណា អ្នកដែលក្រោតខឹងផ្សេងផ្សេងហ្នឹងណាគេចមកកណេះគាត់ណា កុំឲ្យញាតញោមមើលមកចាអាណិតលោកគ្រូខានស្ដាប់ធัวទៅព្រោះណាហ្នឹងឯងអាទោសគុណចាស់អឺឲ្យគ្រប់ខ្ញុំណាចង់រៀបរាប់ប្រមាណចំណុចជាប់ឡើយចាម៉ោងតែមួយម៉ោងកន្លះលើសអីតិចតួចចឹងថាហ្នឹងឯងអឺទី1រំលឹកឡើងវិញណា អ្វីដែលរំខានយើងអើយណាសបោណាក្នុងជីវិតណាប៉ុន្តែបើយើងចេះយកអារឿងរំខានហ្នឹងឲ្យឲ្យសម្រេចទៅជាខន្តិបារមីទៅវិញល្អប៉ុណ្ណាទៅទោះជាយើងមិនទាន់យកបាន100%ក៏ដោយណាយកបាន50 60%អីនោះល្អមែនទេណាមកចម្រើនក្តីអត់ធន់ទៅវិញ រឿងទុកលំបាកយើងដឹងហើយយើងពិនិត្យមើលទៅទុកលំបាកផ្លូវកាយផ្លូវចិត្តអីហ្នឹងតម្រូវឲ្យយើងសិក្សាសម្រាប់បាននៅសេចក្តីជាយាមពីរយៈបារមីទៅ ទី3ការព្រាត់ប្រាសហើយណាចាអ្វីអ្វីដែលជាទីស្រឡាញ់ពេញចិត្តហ្នឹងមិនមែនតែមនុស្សទេរបស់ដែលបាត់បង់អីទៅហ្នឹងណា ហ្នឹងឯងដែលយើងស្រឡាញ់ទូរស័ព្ទដៃអីក៏ដោយស្អីស្អីហ្នឹងឯងបាត់បង់ទៅហ្នឹងអាហ្នឹងឯងបង្រៀនឲ្យយើង ទៅថាអូយើងអានេះសំណាងឯងបាននៅរស់នេះអ្វីអ្វីបង្រៀនឲ្យយើងចេះលះបង់ហើយពឹងខ្លួនឯងគឺកុសលធម៌កុសលធម៌ហ្នឹងគឺនៅជាមួយយើងរហូតដល់ព្រះនិព្វានចឹង ដល់ទៅអរហត្តមគ្គហើយនៅក្នុងភាពជាព្រះអរហន្តទៀតនៅជួយឧបត្ថម្ភទំនុកម្រងដោយកុសលវិបាកហ្នឹងអានឹងឯងអញ្ចឹងគឺយើងត្រូវចេះពឹងខ្លួនឯងអ្វីអ្វីដែលប្រាត់ប្រាស់ហ្នឹងបង្រៀនឲ្យយើងចេះពឹងខ្លួនឯងកុសលធម៌ហ្នឹងបាននៅជាមួយយើងរហូតជូនដំណើរយើងរហូតហ្នឹងឯងទៀតបន្តភពជាតិកំណើតហ្នឹងគឺយើងធ្វើបន់បច្ច័យ4ហ្នឹងហើយទៀតហ្នឹងឯងហើយដល់ទៅ ទី4គាត់ណានិយាយពីមានអ្នកខឹងក្រោតអីអីដាក់យើងក្តីខឹងក្រោតដាក់អ្នកដតីអីអីទាំងអស់ហ្នឹងគឺយើងត្រូវសិក្សាថាគឺណារឿងអ្នកដែលខឹងក្រោតហ្នឹងគាត់កើតទុកហ្នឹងលំបាកយើងត្រូវយើងត្រូវយល់ចិត្តណាយល់ចិត្តអ្នកដែលខឹងក្រោតហ្នឹងហើយ បង្រៀនឲ្យយើង ចេះឲ្យអភ័យចឹង ហ្នឹងឯងអាហ្នឹងជាចំណុចមួយដែលបង្រៀនធ្វើម៉េចឲ្យយើងរៀនចេះគឺណាហ្នឹងឯងពីព្រោះយើងត្រូវយល់ចិត្តយល់អំពីរោគនៃការខឹងក្រោតហ្នឹងដូចជាឪពុកម្ដាយយើងគាត់ខឹងក្រោតយើងត្រូវដឹងថាគាត់កើតទុកលំបាកយើងកុំចេះតែញុះយើងកុំចេះតែចេះយើងកុំចេះតែធ្វើអីឲ្យគាត់ខឹងក្រោតទៅដោយអត់យល់ចិត្តទៅយើងត្រូវដឹងថាគាត់កើតទុកអញ្ចឹងយើងត្រូវសម្រួលយ៉ាងម៉េច កុំឲ្យ ការខឹងក្រោតនឹងវាកើតមាន ដល់គាត់យើងត្រូវដឹងថានឹងមេជ្រែកគាត់នឹងឯងអញ្ចឹងយើងអាណិតអាណិតឯណាមួយគាត់ជាអ្នកមានគុណលំបាកចិញ្ចឹមបីបាច់មើលថែយើងរំតែបានធំមកប៉ុណ្ណឹងអញ្ចឹងនៅពេលដែលគាត់ ខឹងរឿងអីយើងថាគេគេលេសមេមេវិជ្រេកគាត់ណាយើងយើងជួយរកឧបាយវិធីកំចាត់មេហ្នឹងឲ្យចេញពីខ្លួនគាត់ចិត្តគាត់ហ្នឹងទៅអញ្ចឹងយើងត្រូវតែតបថ្នង សងគុណមេដាបិតាហ្នឹងឲ្យបានល្អហើយជាមួយអ្នករតីក៏អញ្ចឹងចឹងហ្នឹងឯងយើងត្រូវដឹងថាការខឹងក្រោតហ្នឹងជាសេចក្តីទុកមួយផ្នែកក្នុងបណ្ដាទុកទាំងឡាយហ្នឹងអាហ្នឹងវាជារឿងតោមនស្សៈទុក្ខ ឬក៏បាយាសៈទុកហ្នឹងណាហ្នឹងហើយឬក៏វាជាសោកៈទុកអីអីចឹងទៅទៅតាមសភាពនៃតោសៈហ្នឹងហ្នឹងហើយហើយបើយើងជួបអ្នកដែលស្អប់ស្អប់យើងឬស្អប់អ្នកណានរណាអីហ្នឹងក៏បង្រៀនយើងដែរចឹងជាពិសេសគឺអ្នកណាដែលស្អប់យើងហ្នឹងហ្នឹងហើយយើងយើងរៀនពីចិត្តអ្នកដតីរៀនពីចិត្តយើងចឹងតែយើងចង់ឲ្យអ្នកណាមកស្អប់យើងហ្នឹងមើលមើល ហ្នឹងហើយមិនបានស្អប់ខ្ញុំខ្ញុំធ្វើអីខុសខ្ញុំធ្វើអីគាត់ហ្នឹងហើយយើងអាចប្រតិកម្មទៅកនុំគុំស្អប់សងសឹកអីស្អប់អញអីអីចឹងទៅអាហ្នឹងវាធម្មតាទូទៅចិត្តដែលអត់បានអប់រំប៉ុន្តែដល់តែយើងរៀនអំពី អ្នកដែលស្អប់យើងហ្នឹងយើងយល់យើងយល់ពីចិត្តអ្នកអ្នកស្អប់ហើយយើងយល់ពីចិត្តរបស់យើងដែល យើងមិនពេញចិត្តនឹងអ្នកណាដែលស្អប់យើងទេ ដូច្នេះអាសភាពការនឹងវាទៅ ជា បង្រៀនឲ្យយើង ចេះស្រឡាញ់អ្នកដតីឲ្យបានច្រើនតែព្រោះអត់មាននរណាមួយមកចូលចិត្តយើងស្អប់គាត់ទេហ្នឹងឯងអាហ្នឹងឯងបង្រៀនឲ្យយើងចេះហ្នឹងឯងដូចជាអ្នកណាមួយស្រាប់តែថាយើងអាក្រក់រឿងអីមួយមិនល្អរឿងអីមួយចឹងទៅ យើងយើងយើងយល់សភាពការនឹងភ្លាមយើងមិនសบายចិត្តភ្លាមភ្លាមហ្នឹងណាគេថាយើងមិន ល្អរឿងអីចេះចេះអីចឹងទៅហ្នឹងឯងវាអាចថាពិតខ្លះមិនពិតខ្លះ អីចឹងទៅក៏មានប៉ុន្តែសេចក្តីល្អរបស់យើងក៏មានច្រើនហ្នឹងឯងតែអ្នកដតីហ្នឹង មិននិយាយឲ្យកម្លាំងចិត្តត្រង់អាសេចក្តីល្អហ្នឹងទេគឺថាល្អដឹងល្អហើយបានតែគាត់និយាយអារឿងមិនល្អអីអីចឹងទៅអាហ្នឹងវាយើងមិនបានចារណា យើងថ្នាំងថ្នាក់អអន់ចិត្តប៉ុន្តែយើងបញ្ញាប់សិក្សាយើងដឹងថាអាការដែលអ្នកដតីនិយាយមកថាយើងមិនល្អហ្នឹងយើងថ្នាំងថ្នាក់ដូច្នេះយើងចាំចាំអារឿងហ្នឹងហើយយើងត្រូវប្រយ័ត្នឲ្យមែនទែនខ្លួនយើងហ្នឹងកុំនិយាយថាអីឲ្យអ្នកដតីដោយមិនបានគិត ពីព្រោះក្នុងលោកនេះគឺមិនមិនងាយមាននរណាត្រេកអរនឹងការស្ដីបន្ទោសថាទេមិនហើយបន្តតែក្នុងនាម ដែលយើងជាកល្យាណមិត្តក្នុងក្នុងនាមដែល ថា ស្គាល់ចិត្តគ្នា ជួយ ប្រាប់ជួយថាហើយត្រូវតែប្រយ័ត្នប្រយែងចឹងពីព្រោះមិត្តមិត្តភ័ក្ដិដែលបែកគ្នាហ្នឹងក៏ដូចថាតែរឿងស្ដីថាបន្ទោសឲ្យគ្នាហ្នឹងឯងទៅណា អ្វីដែលជាសេចក្តីល្អយើងយើងនិយាយជាមុនទៅក៏បានដែរឲ្យកម្លាំងចិត្តក្នុងអារឿងល្អសំដែងពីទឹកចិត្តជាមិត្តណាគឺមិនមែននិយាយពីរឿងមិនល្អនឹងចង់ ផ្ចាញ់ផ្ចាលចង់ឲ្យអាក្រក់អីចឹងទៅមិនមែនទេមិនមែនទឹកចិត្តចឹងទេថាល្អថាល្អប៉ុន្តែក្នុងបំណង ដើម្បីថាអ្វី ដែលមិនល្អនឹងឯងគឺយើងក៏អាចធ្វើដល់អ្នកអតីអ្នកអតីក៏អាចធ្វើដល់យើង ដែលត្រឹមត្រូវទៅថាដូចជាការចង្អុលបង្ហាបង្ហាញកំណប់អញ្ចឹងជាថាចង្អុលបង្ហាញកំហុសហ្នឹងចង្អុលបង្ហាញទោសកំហុសប្រាប់ហ្នឹងពធัวសំដែងថាដូចចង្អុលបង្ហាញកំណប់ទ្របអញ្ចឹងហ្នឹងហើយអញ្ចឹងអានឹងគ្រាន់តែយើងសិក្សាដើម្បីឲ្យចេះប្រយ័ត្នឲ្យមែនទេទាំងហ្នឹងហើយកុំចេះតែស្ដីបន្ទោសអ្នកដតីពីព្រោះមិត្តភ័ក្ដិចិត្តដិត20 30ឆ្នាំអាចបែកគ្នាបានទាំង នឹងឯងដោយប្រការផ្សេងផ្សេង ក្នុងនឹងមានរឿងស្ដីបន្ទោសនឹងមួយផងដែរនឹងឯងចឹងក្នុងលោកនឹងវាកម្ររនណា ចេះត្រេកអរនឹងពាក្យស្ដីបន្ទោសណាស់យើងយើងយើងសិក្សាអញ្ចឹងហើយយើងរៀនអញ្ចឹងណានៅពេលដែលយើងជួបប្រទេសនរណាដែលស្អប់យើងនឹងយើងត្រូវរៀនដើម្បីឲ្យយើងចម្រើនអាការស្រឡាញ់អ្នកដទៃ ឲ្យឲ្យមានការស្រឡាញ់អ្នកដទៃនឹងដោយមេត្តាចិត្តឲ្យច្រើនទៅអានឹងយើងត្រូវរៀនអញ្ចឹងហើយបើយើង ជួបប្រទេសនៅឧបសគ្គចំណុចមួយទៀតតាទី6ចឹងកណាទី6រឿងរំខាន បង្រៀនឲ្យយើងមានសេចក្តីអត់ធន់ទី2សេចក្តីទុកលំបាកបង្រៀនឲ្យយើងមាន ជាយាមទី3រឿងប្រត់ប្រាស់បង្រៀនឲ្យយើង ចេះពឹងខ្លួនឯងទី4រឿងដែលគេខឹងក្រោតបង្រៀនឲ្យយើង ចេះស្គាល់ចិត្តហើយនឹងឲ្យអភ័យទី5រឿងអ្នកដែលស្អប់យើងបង្រៀនឲ្យយើងចេះស្រឡាញ់អ្នកដតីឲ្យបានច្រើនទៅយើងសិតទៅទទួលមេរៀនល្អល្អទី6មានឧប សគ្គធម្មតាក្នុងជីវិតឧបសគ្គបង្រៀនឲ្យយើងរឹងប៉ឹងតែយកឈ្នះឧបសគ្គហ្នឹងគឺជីវិតត្រូវទៅដល់ទិសដៅរិះសាឈ្នះឧបសគ្គរឿងទាំងអស់ហ្នឹងសិតតែចូលមកដើម្បីពិសោធន៍ជីវិតយើងដើម្បីឲ្យយើងសម្រេចនៅមេរៀនជោគជ័យគឺដោយគុណធម៌ទាំងអស់ហ្នឹងឈ្នះឧបសគ្គហ្នឹងគឺមានអ្នកឈ្នះហើយតើបានដល់ទិសដៅហ្នឹងអញ្ចឹងគឺថាយើងយកពធមកសិក្សាអប់រំហ្នឹងឲ្យមានក្តីអត់ធន់ឲ្យមានក្តីព្យាយាម យាមពីខាងដើមខាងដើមមានខ្លួនឯងជាទីពឹងនឹងទីបំផុតគឺយើងត្រូវរឹងប៉ឹងឈ្នះឧបសគ្គយើងធ្វើជាមនុស្សដែកទៀតដល់ភ្លើងឆេះមកវាក្រហមមែនលួតទៅវារឹងលើសដើមទៅកុំឲ្យធ្វើមនុស្សឈើមនុស្សស្មៅមនុស្សអស់អីភ្លើងឆេះខ្ទេចឧបសគ្គនឹងដូចភ្លើងអញ្ចឹងទៀតហ្នឹងឯងហើយរហូតដល់យើងធ្វើជាមនុស្សទឹកបានដោយគុណធម៌នឹងឯងលួតភ្លើងនឹងទៅវិញគឺយើងឈ្នះឧបសគ្គយើងរឹងប៉ឹងនៅក្នុងជីវិត ដោយសារយើងពិសោធន៍ដឹងថាធម្មតានៃជីវិត គឺ វាបែបនឹងឯងតែវាមិនអាចថាចិត្តតែមានរឿងអីតាមដែលយើងត្រូវការប្រាថ្នាពេញចិត្តទេ យើងឈប់ចោះចូលកណាហ្នឹងហើយអឺទូកង់ឡាណាអឺហ្នឹងឯងអឺហ្នឹងឯងហើយអឺផ្ទុះមកផឹងអញ្ចឹងទៅភ្លេចធោះអស់ អញ្ចឹងរាប់ដងទៀតណា រាប់ដងទៀតណាទី1រឿងរំខាន បង្រៀនឲ្យយើងចេះអត់ធន់ទី2គឺសេចក្តីទុកលំបាកបង្រៀនឲ្យយើងចេះជាយាមទី3ការព្រាត់ប្រាសចាកសត្វទាំងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តបង្រៀនឲ្យយើងចេះយកខ្លួនឯងជាទីពឹងទី4 អ្នកដែលខឹងក្រោតបង្រៀនឲ្យយើងស្គាល់ចិត្តហើយនឹងឲ្យអភ័យទី5អ្នកដែលស្អប់យើង បង្រៀនឲ្យយើងចេះស្រឡាញ់អ្នកដទៃជាទូទៅដោយមេត្តាចិត្តទី6ឧបសគ្គក្នុងជីវិត បង្រៀនឲ្យយើងយកឈ្នះឧបសគ្គយកឈ្នះសេចក្តីទុក្ខហើយមួយទៀតទេចុះបញ្ចប់តើមួយទៀតរឿងសំខាន់ចុងក្រោយតែមិនអាចខានបានរឿង អ្វីអ្វីដែលមិនបានតាមប្រាថ្នាយើងតែងតែត្រូវការប្រាថ្នាគេថាយ៉ាំបិឆាំងនៃលៈបតិតាមបតុកនាំឲ្យយើងកើតទុកព្រោះប្រាថ្នារបស់ណាមិនបានទាំងនឹងឯងហួងហែងមិនបានដោយបំណងប្រាថ្នាវ័យវ័យសពគ្រប់ប្រការហ្នឹងយើងត្រូវយកធัวហ្នឹងមកឲ្យប្រកបជាក់ស្ដែង ក្នុងជីវិតរបស់យើងហ្នឹង តើយើងត្រូវរៀនសូត្រយ៉ាងម៉េចពីអវ័យអវ័យដែលដែលមិនបានតាមការហួងហែងអវ័យអវ័យដែលមិនបានដូចប្រាថ្នាអ្វីអ្វីដែលយើងហួងហែងមិនបានណាវាប្រព្រឹត្តទៅក្នុងអនិច្ចាវត្តសង្ខារាហ្នឹងណាគឺអ្វីទាំងអស់នឹងឯងបង្រៀនឲ្យយើងចេះលះបង់គឺនេះសំខាន់ណាស់ហ្នឹងឯង ក្នុងការដែលយើងហួងហែងមិនបានប្រទៅតាមធម្មតាធัวនេះការព្រាត់ប្រាស់អីអីហ្នឹងរួចហើយប៉ុន្តែឥឡូវសរុបមកនៅ ក្នុង បរមត្តធัวហ្នឹងឯងដែលវាមានការកើតឡើងហើយវាមានការអស់ទៅសូន្យទៅជាធម្មតានេះអតីតាធម្មានេះហ្នឹងឯងយើងបង្កប់វិជាមិនបាននេះយើងត្រូវការប្រាថ្នាមិនបាននេះអ្វីអ្វីហ្នឹងគឺ ជាជាធัวប្រចាំលោកនេះនឹងឯងដែលធ្វើឲ្យយើងសិក្សារៀនសូត្រឲ្យបានយល់ដឹងអំពីអ្វីអ្វីនឹងឯងចឹងគឺអ្វីដែលយើង ប្រាថ្នាមិនបានហួងហែងមិនបាន វាប្រព្រឹត្តទៅជាធម្មតាធัวអ្វីនឹងគឺបង្រៀនយើងឲ្យចេះលះបង់ ណាបើយើងមិនលះបង់ទេគឺអត់មានអ្នកណាមកជួយយើងបានទេតែត្រូវតែសោកសៅសឹកសួល ក្នុងវត្តសង្សារនឹងឯងដូច្នេះមេរៀន7ចំណុចក្នុងវេលាព្រឹកហ្នឹងក៏ជាបង្អែមចុងក្រោយពុទ្ធបរិស័ទបាន ដាប់ពធัวមកក៏ច្រើននមមសំគួរនឹងពេលវេលាម៉ោងអឺតែជា9ជាងអីតិចតួចអញ្ចឹងក៏បន្តកម្មវិធីទៅទៀតដោយក្តីជ្រះថ្លា